លោកខាន់ចែមប្រតកម្មចំពោះបេក្ខជន ដែលយកបទខ្លួនច្រៀងហើយផ្លាត់គឺមកពី លោកខាន់ចែមជាម្ចាស់បទរបាំចុងស្នេហ៍ដែលបទមួយនេះលោកចេញតាំងពី14ឆ្នាំមុននៅផលិតកម្មរ៉ុកនោះបាននិយាយពាក់ព័ន្ធរឿងបេក្ខភាព Cambodian Idol រដូវកាលទី4វគ្គ live show សប្តាហ៍ទី5លោកសឹមច័ន្ទពន្លឺ ត្រូវបានអ្នកលេងបណ្ដាញសង្គមរិះគន់ថាលោកច្រៀងបទមួយនេះមិនកើត គឺសម្លេងអន់ជាងអ្នកធ្លាក់ រហូតមានចម្ងល់ថាហេតុអីបានជាលោកពន្លឺ បានមកដល់វគ្គនេះដោយលោកចែមអះអាងថាតាមពិតបេក្ខភាពម្នាក់នេះមិនមែនលោកច្រៀងមិនពីរោះនោះទេច្រៀងបានតែតាមលោកគិតថាអាចមកពីបញ្ហាសុខភាពបានជាកន្លែងខ្លះរៀងផ្លត់តិចតួច លោកចែមបានប្រាប់នគរធំនៅថ្ងៃទី20ខែសីហាឆ្នាំ2022នេះថាមិនថាតែលោកពន្លឺដែលជាតារាចម្រៀងថ្មីនោះទេសូម្បីតែ តារាចម្រៀងអាជីពរាប់ឆ្នាំក៏មាន ពេលខ្លះនៅតែផ្លាត់ដែរហើយរឿងនោះកើតឡើងនៅ ពេលដែលមានបញ្ហាសុខភាពមិនល្អនេះឯងតារាសំដេរូបនេះបន្ថែមថា លោកពន្លឺច្រៀងបទរបាំចងស្នេហ៍ចាប់ដើមចូលដំបងបានល្អតែត្រង់ឃ្លា បងសូមថ្នាក់ថ្នមធ្វើមិនសូវបានល្អនោះគឺមកពីគាត់ មាន សុខភាពតែម្ដង លោកថាបើបេក្ខភាពរូបនេះច្រៀងបទផ្សេងប្រហែលជាមិនអីទេ តែគេរើសយកបទនេះឲ្យគាត់ច្រៀងដែលមើលទៅ មិនស័ក្តិសមជាមួយ នឹងគាត់ទេខណៈដែលលោកក៏ធ្លាប់ឃើញលោកពន្លឺច្រៀងបទដតីក៏ធ្វើ បានល្អច្រើនដែរក្រៅពីនៅតែលើកទឹកចិត្តដល់បេក្ខភាពសឹមច័ន្ទពន្លឺនោះ លោកខាន់ចែមក៏បានឲ្យដឹងដែរថា បទរបាំចុងស្នេហ៍នេះទាមទារឲ្យអ្នកដែលចង់យកទៅច្រៀងចេះអឿនទើបអាចច្រៀងចម្រៀងមួយបទនេះបានល្អហើយថ្ងៃក្រោយបើបងប្អូនចង់លើកយកបទចម្រៀងរបស់លោកទៅប្រឡងគឺបើត្រូវការលោកជួយណែនាំឬបង្ហាត់ពីបច្ចេកទេសនៃការច្រៀងបទរបស់លោកឲ្យបានត្រឹមត្រូវលោកសូមស្វាគមន៍ជានិច្ចលោកចែមបានឲ្យដឹងទៀតថាក្នុងនាមជាតារាចម្រៀងម្នាក់ លោកមាន ក្តីរំភើបរីករាយនិងពេលខ្លះលួចញញឹមតែម្នាក់ឯងទៀតផងពេលដែលឃើញប្អូនប្អូនចំនួនក្រោយ បាន លើកយកបទចម្រៀងរបស់លោកទៅបកស្រាយបើទោះជាមើលទៅពេលខ្លះឃើញនឹងមានចំណុចខ្វះខាតតិចតួចក្តីប៉ុន្តែលោកមានតែថ្លែងអំណរគុណដល់អ្នករៀបចំកម្មវិធីប្រឡងចម្រៀងទាំងអស់រួមទាំងហងមាសផងដែរដែលរៀបចំឲ្យមាន Cambodian Idol នេះឡើង ដើម្បីឲ្យប្អូនៗបានបញ្ចេញសមត្ថភាព និងយកបទចម្រៀងល្បីៗរបស់លោកក៏ដូចជាតារាផ្សេងផ្សេងទៀតមកបកស្រាយឡើងវិញធ្វើឲ្យបទចម្រៀងទាំងនោះ នៅ តែរស់រវើកនិងត្រូវគ្រប់សម័យកាលផងដែរខាំចែមបានក្លាយទៅជាតារាលំដាប់ជួរមុខរបស់សាន់ដេហើយកន្លងមក លោកថាគ្មានគម្រោងចាក់ចេញពីផលិតកម្មធំមួយនេះទៅ ផលិតកម្មផ្សេងឡើយព្រោះលោកមានក្តីសុខជាមួយនឹងត្រនំនេះលោកបានឲ្យដឹងដែរថា ទោះជាពេលនេះលោក មានបទថ្មីថ្មីចេញជាបន្តបន្ទាប់នៅសន្តិក្តីតែពេលច្រៀងសម្ដែងតាមកម្មវិធីទាំងឡាយលោកនៅតែអាច លើកយកបទចម្រៀងរបស់លោក នៅរកដែលល្បី តាំងពី10ឆ្នាំមុនទៅបកស្រាយតាមកម្មវិធីជាច្រើន ដើម្បីឲ្យហ្វេនបានទស្សនាលោកច្រៀងផ្ទាល់ក្នុងនោះ មានដូចជាបទរបាំចងស្នេហ៍ដៃក្រោយនិងរយពាន់ផ្ញើសារជាដើម។ ហើយឃើញថាបងប្អូននៅតែស្គាល់និងចងចាំបទនោះ ដោយការគ្រប់គ្រងច្រើនសូមបញ្ជាក់ថាលោកខាន់ជេមនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោក បានងាកទៅធ្វើមុខជំនួញអចលនទ្រព្យនិងបង្កើតមុខរបរថ្មីថ្មី ជាបន្តបន្ទាប់ទើបធ្វើឲ្យលោក មានជីវភាពធូរធារដោយទិញបានផ្ទះវិឡាប្រណិត និងជិះរថយន្តទំនើបទំនើប។ តារាចម្រៀងរូបនេះក៏តែងតែលេចមុខរួមគ្នាជាមួយនឹងលោកអុកញ៉ាព្រៀបសវັດជាញឹកញាប់ព្រោះអ្នកទាំងពីរស្រឡាញ់រាប់អានគ្នាជាច្រើន ឆ្នាំមកហើយខណៈដែលលោកចែមជា អ្នកចម្រៀងម្នាក់ដែលចេះគោរពរៀមច្បង និងមាន ទំនាក់ទំនងល្អជាមួយអ្នកសិល្បៈរួមអាជីពនិងប៉ែនរបស់ខ្លួនទើបលោកអាចឈរជើងស្ថិតក្នុងលំដាប់ តារាជួរមុខរហូត ដល់បច្ចុប្បន្នចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ